គ្មានក្តីសុខធុញមែនទេឈប់កើតទុកហើយចាចាញ់ហត់មែនទេកុំបន្តបើអស់ស្រឡាញ់ចង់ប្រាប់វិញថាអូនក៏គ្មានក្តីសុខពេញស្រឡាញ់យើងក៏នៅជាមួយគ្នា ស្រឡាញ់គឺបែកគ្នាទៅគុំទុកពេលស្រឡាញ់នឹករត់ថ្ញៃចង់ឃើញតែមុខពេលជួបមុខបងតែងថាមិនចង់គ្នា ជាក្តីសុខបង ចេញមួយនេះថ្ងៃក្រោយជួបឬឡើងជួបទី ស្រ័យលើប្រ ជួបមុខបងតែថា ដើម្បីកុំឲ្យខកខានពីបទចម្រៀងថ្មីៗរបស់ផលិតកម្មរស្មីហងមាសសូមចូលទៅកាន់ Channel YouTube រស្មីហងមាសរួចអនុវត្តតាមវិធីខាងក្រោមសម្រាប់ទូរស័ព្ទដៃសូមចុចលើ Subscribe ហើយចុចលើរូបកណ្ដឹងនោះលោកអ្នកនឹងឃើញពាក្យនៅលើអេក្រង់បញ្ជាក់ថា You get all notification សម្រាប់កុំព្យូទ័រសូមចុចលើ Subscribe ហើយចុចលើរូបកណ្ដឹងនោះលោកអ្នកនឹងឃើញពាក្យបញ្ជាក់ថា You get occasional notification ជាការស្រេច។